គ្រាន់ថាចែកឲ្យដាច់ថាស្អីជាការបន់ស្រន់ស្អីជាការគោរពបន់ស្រន់សុំសុខមិនមែនជាមង្គលទេជាការសាងពូជលហេមលហាមលហេមលហាមណាលហេមលហាមតែតួគោរពជាតួសេចក្តីសុខផ្លូវចិត្តណានឹងឥឡូវយើងយើងលើកទៅយើងរកអាធិធគោរពដែលកើតនៅក្នុងចិត្តយើងណា តើវាពេលទេលទួអាគារវៈធោនឹងកើតនៅក្នុង ចិត្តយើងសេចក្តីសុខចិត្តយើងមិនចាស់ឧទាហរណ៍ថាអឺយើងស្ដាប់ធัวយល់លើកំលើកធម្មអាត្មាលើកធម្មគ្រូអីធម្មតាថាយើងស្ដាប់ពីព្រះសម្មាសម្ពុទ្ធហ្នឹងហើយយើងរៀនខ្លួនឯងក៏ដោយចុះមិនបាច់យើងមនុស្សមានកលេសដូចគ្នាដូចថាយើង យើងអានកម្ពីដេកាអីចឹងទៅណាឥឡូវកំលឹកពុទ្ធអីដូចថាវាវាវាវែងឡាយពេកលើកត្រឹមថា យើង បានរៀនភាសាខ្មែរសរសេរអីទៅមើលភាសាខ្មែរវើវចនានុក្រមអីអីចឹងទៅហើយយើងចិត្តតែនឹកមេឧទាហរណ៍សម្ដេចជួនណាតព្រះអង្គគង់នៅចឹងណា ហើយស្ដាប់អសរសាស្ត្រលោកដោះស្រាយរាល់ពេលវេលាអីចឹងហើយពេលយើងសរសេរអសរសរសេរសភៅអីក៏ដោយ យើងចង់ទៅបើកមើលអីបានគុណវចនានុក្រមហ្នឹងហើយហើយចេតនឹកឃើញហ្នឹងពេលណាណោះបានទៅថ្វាយអង្គមអរគុណសម្ដេចម្ដងឧទាហរណ៍ចឹងណាហ្នឹងហើយដល់ពេលណាមួយនោះលោកចុះទៅស្រុកយើងហើយក៏យើងបានទៅថ្វាយអង្គមអរគុណលោកម្ដងអត់មានចង់បានអីទេណា កុំនិយាយរឿងចង់បានអីនិយាយរឿងតអរគុណទៅរៀបរាប់អូសម្ដេចឲ្យអរគុណណាអសរខ្ញុំកណាមសូវចេះទេហើយបានមើលវចនានុក្រមសម្ដេចហ្នឹងហើយអត់មានអាហ្នឹងខ្ញុំព្រះអង្គដូចងឹតឈឹងអញ្ចឹងសេអីខុសត្រូវអត់ដឹងអីទេ បានបានមើលហ្នឹងហើយខ្ញុំព្រះអង្គមានផ្លែសមរពីរនេះអត់មានអីថ្វាយអង្គមអរគុណព្រះអង្គអត់មានសុំសុកអូយលោកសម្ដេចអីស្រោចទឹកខ្ញុំផងអត់ទេណា ឥឡូវអាធិតដឹងគុណអញ្ចឹងហើយយើង ទៅគោរពហើយបានគោរពបុគ្គលដែលយើងចង់គោរពព្រះអង្គថាជាមង្គលមង្គលនឹងគុំទៅមើលថាអាប្រមាណថ្ងៃទៀតវាកើតស្អីមើលអាពេលហ្នឹងវាសบายចិត្តប៉ុណ្ណា អាពេលដែលយើងគោរពដល់បុគ្គលដែលយើងចង់គោរពហ្នឹងដែលបុគ្គលដែលយើងគិតថាជាបុគ្គលមានគុណតម្លៃជាបុគ្គលដែលបានសាងប្រយោជន៍ហើយយើងចង់ថ្វាយអង្គមអរគុណហ្នឹងណា យើងកុំទៅគិតថាបានអីថ្ងៃមុខគិតអាថ្ងៃហ្នឹងសួរថាកើតមានគុលអត់កើតកើតសេចក្តីសុបាយចិត្តអត់សុបាយចិត្តណាហ្នឹងសុបាយចិត្តតែបើយើងទៅបន់វិញសុបាយទេពេលបន់ហ្នឹងស្មានថាអត់សុបាយទេព្រោះកំពុងខ្វះចិត្តហ្នឹងកំពុងខ្វះវាមានសុបាយមកពីណាកំពុងថាអូព្រះអង្គហើយខ្ញុំវាអញ្ចេះណាស់ វាអញ្ចោះណាស់សូមឲ្យព្រះអង្គជួយខ្ញុំឲ្យចេះចេះចេះចេះចេះគណៈពេលធ្វើនឹងមានសុខឯងអត់អត់ទេ កំពុងលហាមកំពុងតែខ្វះអញ្ចឹងហើយបានប៉ុនវាអត់កើទេព្រោះប៉ុនប្រែតែពេញទៅសួរធម្មកថាណាក៏ចេះដែររឿងហ្នឹងប៉ុនមកពីលីពីបាលីប្រែថាបញ្ញាប្រែថាពេញប៉ុននឹងជាភាសាសំស្ក្រឹតអីណានៃអញ្ចឹងទៅអឺ អីមានវកហៈថាអត្តនោសន្តានังបណាតិសោថេតិតិបញ្ញាំងធម្មជាតិដែលចូលជំរះចិត្តឲ្យស្អាតឈ្មោះថាបុណ្យចិត្តវាមិនស្អាតទេណាអាគណៈបុណ្យនឹងគណៈអាគណៈបននឹងគណៈបនអ្នកណាថាពេលបនសុកមួយហាពេលបនទៅប្រាប់ថាខ្ញុំសុកខ្លាំងណាស់សុំបនកុំអោយខ្ញុំសុកពេក ព្រោះវាសុកពេកហើយរាល់ថ្ងៃហ្នឹងខ្ញុំបន់សុំកុំឲ្យសុកពេកដែលមានទេគឺកើតទុកបានបន់ហ្នឹងឃើញទេអញ្ចឹងអាគណៈចិត្តដែលកំពុងកើតទុកហ្នឹងគឺជាចិត្តលោភៈប្រកបដោយទិដ្ឋិហ្នឹងហើយចិត្តខ្វះហ្នឹងនិយាយឲ្យដល់ជំរឿធัวថា ចិត្តគណៈចិត្តបន់ហ្នឹងគឺចិត្តប្រែតណាមិនមែនជាចិត្តបន់ទេចិត្តខ្វះចិត្តលោភៈហ្នឹង ចិត្តប្រែតជាចិត្តខ្វះរហូតខ្វះរហូតមិនសួរថាមកហាមអេហាមថាកុំបន់អេថ្មឯណាដែលទៅហាមឲ្យបន់គ្រាន់តែប្រាប់ថាអាបន់នឹងវាមិនមែនជាសេចក្តីសុខទេវាជាតួខ្វះហើយចុះបើគណៈនឹងវាសាងតួខ្វះហើយដល់វាផលិតផលមកវិញស្អីគេតួលហាមតួលហាមតួកើតទុកតួអត់សុបាយចិត្ត ហើយមិនបានព្រះអង្គសម្ដែងថាបុណ្យជាឈ្មោះនៃសេចក្តីសុខហើយបុណ្យវា ផលិតសុខព្រោះអីព្រោះតួបុណ្យនឹងតួសុខនឹងតែហ្មងហើយតើចុះបុណ្យនឹងវាតួសុខហើយដល់វាផលិតមកវិញវាផលិតអីវាផលិតទុកអីវាវាផលិតសុខហើយអឺដូចដូចយើងថ្វាយបង្គំព្រះសម្មាសម្ពុទ្ធចឹងបើថ្វាយបង្គំត្រូវគឺអរគុណព្រះអង្គនោះហើយដល់អរគុណព្រះអង្គចិត្តវាល្មិចចិត្តវាស្អាត ចិត្តវាល្អចិត្តវាផូរផង់ដល់ចិត្តផូរផង់អញ្ចឹងចិត្តនឹងវាកើតឡើងវាសាងប្លង់សាងប្លង់សុកវាសុកតាំងពីពេលនឹងម៉េះតាំងពីពេលអកុសលនឹងវាកើតម៉េះថ្វាយអង្គមអញ្ចឹងបាន អាចនមស្ការនឹកគុណព្រះសម្មាសម្ពុទ្ធឯអាចអាចឈានទៅដល់ឧបចារសមាធិហ្នឹងលោកថាមានតែ អរិយបុគ្គលអរិយបុគ្គលគឺអាចចូលដល់ឧបចារសមាធិពេល ក្រន្តនឹកនឹកគុណព្រះសម្មាសម្ពុទ្ធនឹកគុណពធនឹកគុណប្រសង្ឃព្រោះអីយើងចិត្តមើលគិតមើលចិត្តដែលចូលទៅដល់ឧបចារសមាធិជាលោភៈមូលចិត្តឬ មហាកុសលចិត្តវាទល់តែមហាកុសលវាទល់តែជាចិត្តបុណ្យបុណ្យហើយបុណ្យទៀតបុណ្យហើយបុណ្យទៀតបុណ្យហើយបុណ្យទៀតកុសលហើយកុសលទៀតវាកើតបដិញគ្នាជាតដឹកឡងតដឹកហ្មងកុសលនឹងកើតបដិញគ្នាតដឹកហ្មង ថ្វីត្បិតថាវាមានប្រវាំងអីកាត់ខ្លះក៏ពិតមែនប៉ុនប៉ុន្តែអកុសលនោះវាកើតបដិញគ្នាតដឹកមកតដឹកតដឹកទៅស្ងប់ទៅស្ងប់ទៅស្ងប់ទៅចូលដល់ឧបចារសមាធិមិនមែនលោភៈរុញឲ្យចូលដល់ឧបចារសមាធិគឺតួកុសលកុសលវាវាកើតអា consistent របស់កុសលនឹងវាកើតហើយកើតទៀតកើតហើយកើតទៀតកើតហើយកើតទៀតហ្នឹងវាធ្វើឲ្យចូលស្ងប់ទៅស្ងប់ទៅទៅដល់ឧបចារសមាធិ ដែលលោកហៅថាឧបចារសមាធិវិជ្ជវាសុខស្ងប់ខ្លាំងណាស់ចិត្តនឹងវាអត់ខ្វះខាតអីទេវាពេញមហាសែនពេញរហូតទៅដល់ឧបចារសមាធិកើតបិតិបាមកជាសុខនឹងហើយដល់វាសុខអញ្ចឹងហើយ វាធ្វើកិច្ចរបស់វាឲ្យអាកាយនិងចិត្តពេលហ្នឹងវាសុខស្ងប់ដល់សុខស្ងប់ទៅវាសាងប្លង់អីនៅពេលដែលវាផលិតប្លង់វាឲ្យផលនោះអាជីវ័នដែលផលិតផលហ្នឹងឲ្យទៅសុខគតិភពបើឲ្យកើតក្នុងមនុស្សកើតក្នុងតកូលល្អ ហ្នឹងហើយវាវាកើតបង្កើតវិបាកក្នុងប្រវត្តិកាលឲ្យលឺសំឡេងព្រោះលឺអីអីវាប្លង់វាល្អថ្មគ្រាន់ប្រាប់ចឹងតាវាវាវាកើតដោយសារប្លង់ដូចយើង design ចឹងណាកម្មម៉ាំងពីរចឹងព្រះអង្គសំដែងថាកម្មនឹងជាអឺពូជណាកម្មម៉ាំងសត្វទេវិភៈចតិអីអីហ្នឹងកន្លែងហ្នឹងកុំថាយើងងាយយល់យើងងាយយល់ទេយើងងាយយល់ទេ